ត់រាសីកូននៅក្មេងម៉ែបង្ខំកូនធ្វើអី 5ឆ្នាំទៀតទៅគង់តែបានចោះទេម៉ែក្រមុំសើកាយច្រើនតែគង់តែដំដឹងឡាឡាឡាឡាឡាឡាឡាឡាឡាឡាឡាកូនទៅដឹងអាយុប៉ុណ្ណឹងចង់បានចៅពោ ណែប្រញុំចង់បានចៅព 5ឆ្នាំទៀតទៅគង់តែបានចង់ទេម៉ែក្រមុំសាកាយច្រើនតែគង់ខ្សែដណ្ដឹងឡាឡាឡាឡាឡាឡាឡាឡាឡាឡាឡាកូនទៅដឹងអាយុប៉ុណ្ណឹងចង់បានចៅពោ